នេះហើយជាមូលហេតុកូនចេះតែកើតច្រាំងអណ្ដាតជំងឺច្រាំងអណ្ដាតកើតឡើងចំពោះមនុស្សគ្រប់វ័យប៉ុន្តែការកើតជំងឺនេះចំពោះទារកអាចជារឿងឈឺក្បាលមួយសម្រាប់ប៉ាម៉ាក់ព្រោះកូននៅតូចពិបាកបៅនិងញ៉ាំអាហារណាស់ដូចនេះយើងត្រូវចេះសង្កេតនិងកំណត់សម្គាល់ចំណុចខ្លះខ្លះដើម្បីឲ្យដឹងថាកូនមានជំងឺច្រាំងអណ្ដាតឬអត់ចំពោះរោគសញ្ញាជំងឺច្រាំងអណ្ដាតនេះលោកវិជ្ជបណ្ឌិតចាន់ស៊ីណេតឯកទេសទូទៅបានឲ្យដឹងថាអណ្ដាតកូន មានសភាពក្រហមឬឡើងសក្រាំង ដែលអាចជូតចេញបាននិងក្រហាយឈឺចាប់នៅពេលដែលមានការដាច់រលាត់ធ្វើឲ្យកូនឈឺហៀទឹកមាត់ក្តៅខ្លួនយំច្រើនមិនចង់ញ៉ាំអាហារមិនចង់បាយជាដើមជំងឺច្រាំងអណ្ដាតនេះភាគច្រើនបង្កឡើងដោយមេរោគផ្សិតចំណែកមូលហេតុដែលនាំឲ្យកើតវិញមកពីកត្តាជាច្រើនដូចជាខ្វះវីតាមីន C និង B ជាតិសង្កសីជាតិដែកអាស៊ីតហ្វូលិកឧស្សាហ៍ប្រើប្រាស់ថ្នាំផ្សះពពួកអង់ទីយ៉ូទិក